គេឥឡូវយើងញ៉ាំហើយហើយយើងដល់ម៉ោងទៅផ្ទះវិញហើយ OK លីលីងគេបាយចិត្តអិនបាយចិត្តកូនចង់មកទៀតទេចាំអត់ OK តោះអញ្ចឹងវីដេអូមានតែប៉ុណ្ណឹង OK ឥឡូវយើងទៅផ្ទះវិញហើយណា bye bye លីលី bye bye កូនបាយបាយ